그녀는 내가 맘에 안들 거야. 그녀의 남자친구 될 거라고 꿈도 꾸지 마. 그녀는 내가 맘에 안들 거야. 그녀에게 내가 맘에 안들 거야. 그녀의 남자친구 될 거라고 꿈도 꾸지 마. biết tha 맘에 맘에 cứ mau bị biết tha mà ấm mẹ. Bịa pi nâng kia bằng rùm cái ní chỉ bịa mầm. Đã an tai mùi mặt nó tế. 그녀는 내가맘에안들거야.그녀의남자친구될거라고꿈도꾸지마.쌤,내눈,그녀만번졌대.꿈요섭에서다그녀는클라이지맛불어러버니.내가너의요구를받아줄거라고기대하지마.내가너의요구를받아줄거라고기대하지마.내가너의요구를받아줄거라고기대하지마. មរំពឹងថាខ្ញុំនឹងយល់ព្រមទទួលយកសំណាងរបស់លោកឲ្យសោះនេកាណូអេធូមើលផដាជុលកូរ៉ាកូគីតេហាជីម៉ានេកាណូអេធូមើលផដាជុលកូរ៉ាកូគីតេហាជីម៉ានេកាណូអេធូមើលផដាជុលកូរ៉ាកូគីតេហាជីម៉ាគំរំពឹងថាយល់ព្រមទទួលយកការ ជួយរបស់លោកឲ្យសោះនេកាណូអេសុនមើលផដាជុលកូរ៉ាកូគីតេហាជីម៉ា ネカノエソンムルパダチュルコラコキテハチマネカノエソンムルパダチュルコラコキテハチマកុំរំពឹងថាខ្ញុំនឹងយល់ព្រមទទួលយកកាដូរបស់លោកអេសោះកុំរំពឹងថាខ្ញុំនឹងយល់ព្រមទទួលយកកាដូរបស់លោកអេសោះគឺអេឆេកលណយកេភិលជុលក្រាកូគុំតូគូជីម៉ាគឺអេឆេកលណយកេភិលជុលក្រាកូគុំតូគូជីម៉ា 그의 책을 너에게 빌려줄 거라고 꿈도 꾸지만 컴스마이트 너의 정보를 초원을 받아줄 거라고 기대하지만 내가 너의 정보를 받아줄 거라고 기대하지만 내가 너의 조언을 받아줄 거라고 기대하지만 총권 업에 다 조언은 금이나 이렇게 때 미네 다 욕말 당신의 약점 마저 사랑해라 ថាំងស៊ីណេយ៉ាក់ចោម៉ាចោស្រាំងហេរ៉ាថាំងស៊ីណេយ៉ាក់ចោម៉ាចោស្រាំងហេរ៉ាចូលស្រឡាញ់ទាំងចំណុចខ្សោយរបស់ខ្លួនឯងផងមានន័យថាទាំងចំណុចខ្សោយទាំងចំណុចល្អរបស់យើងគឺយើងត្រូវស្រឡាញ់ទាំងអស់មិនមែនថាយើងមានកំហុសបន្តិចបន្តួចជាមួយនឹងជាមួយនឹងចំណុចខ្សោយរបស់យើងបន្តិចបន្តួចធ្វើឲ្យយើងបាក់ទឹកចិត្តមិនអាចធ្វើអ្វីបាននោះទេថាំស៊ីណេយ៉ាក់ចោមើអរូម៉ាន់ឆូជូគូស្រាំងហេជូសេយ៉ូ 당신의약점을어루만쳐주고사랑해주세요.당신의약점을어루만쳐주고사랑해주세요.ចូលស្រឡាញ់និងកែប្រែចំណុចខ្សោយរបស់អ្នកអរូម៉ានអរូម៉ាននឹងគឺកែប្រែអរូម៉ានឆោជូគោអរូម៉ានឆោជូដាកែប្រែ당신의약점때문에기족하지마세요당신의약점때문에기족하지마세요. 당신의약점때문에기족하지마세요.껌바닥 chất ព្រោះតែចំណុចខ្សោយរបស់ខ្លួនឯងឯង좋은일든지나쁜일든지다좋게되었어요좋은일든지나쁜일든지다좋게되었어요좋은일든지나쁜일든지다좋게되었어요.មិនថារឿងល្អឬអាក្រក់សុទ្ធតែคล้ายជាអនុស្សាវរីយ៍